យល់ល្អក៏និយាយអីទៅឆាប់ចូលទៅក្នុងទៅ ចៅយើងនៅក្នុងពោះឯងហើយកុំគិតតែពីខ្លួនឯងពេកយល់នៅចាំម៉ាក់បើយល់ហើយមិនឆាប់ទៅទៅ នៅកំសត់ដល់ណាទៀតយន្តហោះហោះឡើងដល់លើមេឃបាត់ហើយកុំចូលតួពេកហើយឲ្យចេះថែខ្លួនផងប្រយ័ត្នប៉ះពាល់ដល់ចៅយើង បើឈឺត្រឹមឯងហ្នឹងយើងវាមិនខ្វល់ទេ តែចៅយើងវាជ្រកក្នុងផ្ទៃឯងហ្នឹងទៅ តាំងពីបរមបរានមកស្ដេចមិនដែលយកមហេសីជារាអ្នកមានមិនដែលយកប្រពន្ធអ្នកក្រ អ្នកមានត្រូវតែជាគូនឹងអ្នកមាន អ្នកក្រត្រូវតែជាគូនឹងអ្នកក្រវាជាច្បាប់ធម្មជាតិมันអាចប្រឆាំងបានទេ បើយើងបំផ្លាញធម្មជាតិធម្មជាតិនឹងបំផ្លាញយើងវិញមិនខាន បើសិនជាកូនព្រមទៅម៉ាក់ក៏ព្រមទទួលស្គាល់នាងសួងហើយមើលថែគេរងចាំកូនរហូតដល់កូនរៀនចប់ត្រឡប់មកវិញតែបើកូនមិនព្រមទេម៉ាក់ក៏មិនព្រមដូចគ្នាម៉ាក់នឹងរកគ្រប់មធ្យោបាយធ្វើឲ្យនាងសួងនឹងវាបាត់មុខពិភពផែនដីនឹងតែម្ដងបើម៉ាក់ចង់ធ្វើហើយកូនគ្មានសមត្ថភាព ជួយបានទេម៉ាក់ម៉ាក់ប្រៃផ្សៃម៉ា ម៉ាក់មិនប្រេផ្សាយទេបើកូនគិតឲ្យមែនតែនទៅម៉ាក់ធ្វើគ្រប់យ៉ាងព្រោះតែអនាគតកូនធីបាញ់និយាយច្រើននេះ3ខែក្រោយកូនត្រូវចេញទៅស្រុកប្រាំងហើយបើកូនមិនទៅទេត្រៀមចិត្តឲ្យហើយ ថានឹងមានរឿងអីកើតឡើងហើយបើកើតឡើងឬក៏កូនចង់ប្តឹងម៉ាក់បានយ៉ាងច្រើនម៉ាក់ជាប់គុកគិតឲ្យច្បាស់ទៅ ថាសុកចិត្តបែកគ្នារយៈពេលខ្លីឬក៏បែកគ្នារហូតខ្ញុំទៅតែ3ខែចុងក្រោយនេះ ខ្ញុំមើលថាសួនក្នុងបន្ទប់របស់ខ្ញុំបានមកអនុញ្ញាត ម៉ាក់ក៏មិនមែនជាមនុស្សដាច់ធម៌មេត្តាពេកដែរកូនត្រូវចាំម៉ាក់ធ្វើគ្រប់យ៉ាងដើម្បីតែអនាគតកូនប៉ុណ្ណោះបញ្ចុះម៉ាក់សន្យាកូនបានហ៎ថាពេលកូនមិននៅម៉ាក់មើលថែសួង មើលថែកូនខ្ញុំចាំខ្ញុំត្រឡប់មកវិញបានហ៎ហីកូនឯងមើលមកម៉ាក់ណាអាក្រក់ណាស់ទៅហ៎ហ៎ណែម៉ាក់ក៏មានចិត្តមានបេះដូងស្រឡាញ់ចៅម៉ាក់ដែរតា 힘들었다고 하니? ចាំគ្រាអូនក៏បានដែរណានេះពួកអូនមិនតន់ខ្ទៀតណាអូនដើរខ្លួនឯងបានតាបងគ្រាអូននឹងហើយបងខ្លាចថ្ងៃក្រោយទៅបងអត់បានគ្រាអូនឯងទៀតមិនបានជាបងនិយាយអញ្ចឹងសួងបងអត់បោះបងខ្លួនឯងចោលទេគ្រាន់តែ បងត្រូវឃ្លាតឆ្ងាយពីអូនឯងមួយរយៈពេលសិនឃ្លាតឆ្ងាយហើយបងចង់ទៅណាបងបងទៅមួយថ្ងៃសួងទៅចាំបងណាបងត្រូវទៅរៀនបន្តអត់យូរទេយ៉ាងច្រើន5ឆ្នាំមកមកវិញហើយ5ឆ្នាំនេះបងទៅចោលកូនយើងរហូតដល់5ឆ្នាំអញ្ចឹងហ៎បងចាំកូនយើងធំចាំទៅមិនបានទេបង ត់បានទេអូនឱកាសមកដល់យើងត្រូវតែចាប់យកបើយើងបោះបង់ឱកាសចោលដូចបោះបង់អនាគតយើងចោលអញ្ចឹងហើយបងទៅលើកនេះក៏ដើម្បីកូនយើងដែរបងទៅដើម្បីបើមុខឲ្យកូនណាចុះបងចង់ទៅពេលណា3ខែទៀត3ខែទៀត អញ្ចឹងកូនយើងទៅបាន3ខែហ្នឹងនេះបងចង់ទៅទាំងមិនតាន់ឃើញមកកូនអញ្ចឹងអីបងចាំឲ្យកូនយើងកើតមកឬក៏កូនយើងបានមួយឆ្នាំសិនចាំទៅបានទេបងគ្រប់យ៉ាងរៀបចំឲ្យអស់ហើយបងប្អូនមកនៅខាងនោះគេរត់កៅអី3ខែទៀតបងត្រូវទៅទៅ តែម៉ាក់បានសន្យាមួយបងរួចហើយឲ្យតែបងព្រមទៅបន្តការសិក្សាគាត់នឹងទួយកកូនយើងណាតើអាចຕົកចិត្តបានអត់ម៉ាក់បងកើតណាស់ណានេះបើអូនខ្លួនមួយអូនមិនបារម្ភទេ តែអូនមានកូនណាអូនខ្លាចទុកទល់ជាមួយគាត់មិនបានឈួតម៉ាក់ក៏ព្រមទួយកអូនហើយតាថាអូនគឺជាកូនប្រសាររបស់គាត់នេះគឺជាចៅរបស់គាត់ ក៏មិនធ្វើបាបអូនទៅ5ឆ្នាំលឿនទេថ្មិចបើថ្មិចបើក៏ឡងផុតហើយឬក៏ពេលនោះអូនទៅលេងបននោះក៏បានដែរហើយយើងទៅដើរលេងប្រទេសចិត្តចិត្តនឹងទៀតណាអូនលឺបងនិយាយអញ្ចឹងអូនរំភើបណាស់តាំងឯងអ្វីដែលអូនចង់បាននោះគឺអូនមិនត្រូវការឲ្យបង នាំអូនទៅលេងប្រទេសបារាំងឬក៏ប្រទេសណាផ្សេងផ្សេងទេគឺអូនចង់ឲ្យបងត្រឡប់មកវិញមកវិញបងច្បាស់ជាមកវិញពេលបងត្រឡប់មកវិញគ្រួសារយើងនៅក្នុងមានក្តីសុខ នទៅដល់ទីនោះបងក៏ភ្លេចយល់សពឃើញអូនហើយនឹងកូនផងណាបងសន្យាមិនថាបងនៅដល់ទីណាបងនឹងនឹកឃើញអូននឹកឃើញកូនយើងរាល់ថ្ងៃភ្លៀងធ្លាក់មកកាន់តែខ្លាំងឲ្យចំណុកគេ បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំង Pulo Presto ឆ្ងាយឆ្ងាញ់គ្រប់មែន Let's go La Roscobin ការពារនិងព្យាបាលជំងឺផ្ដាសាយយ៉ាងមានប្រសិទ្ធភាពដូលីប្រានទឹកពុះ1000មីលីក្រាមមានប្រសិទ្ធភាពស្រូបលឿនជាងធម្មតា2ដងនិងបំបត្តិការឈឺចាប់ខ្លាំង5យ៉ាងនិងគ្រុនក្តៅភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹង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 យើងក៏គោលអាហារូបត្ថម្ភពីប្រទេសជប៉ុនម៉ៃឡូសម្បូរដោយសារជាតិចិញ្ចឹមដែលផ្ដល់ធម្មពលនិងជួយកូនកូនឲ្យសកម្មម៉ៃឡូដើម្បីធម្មពលឆ្ពោះទៅមុខហនុមានស្រាបៀរគុណភាពខ្ពស់វិសាលភាពគ្រប់ពេលអេធូមៀលទឹកដោះគោស្រស់ដំបងគេបង្អស់នៅប្រទេសកម្ពុជាដែលសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមានភ្លៀងធ្លាក់មកកាន់តែខ្លាំងឲ្យចំណិត ទុកវាចុះណាអូនជូនបងនៅត្រង់នេះហើយអូនខ្លាចថាពេលទៅដល់ទីនោះអូនយំហើយអូនមិនហ៊ានមើលបងចេញទៅទេខូចការអស់ឥឡូវហើយ ចាំទៅដល់ពលានចិត្តឡើងយន្តហោះចាំហុចទៅម្បានទេអីណាអត់ដឹងខ្យល់អីមែនហើយបានប្រយោជន៍ទេផ្កានឹងតាន់តិចទៅឲ្យលួយក្រៀមស្វិតអស់ហើយអត់ខ្ញុំសុំទោសណាម៉ាក់មកពីខ្ញុំខ្លាចខ្ញុំខ្លាចថាខ្ញុំទៅដល់ទីនោះខ្ញុំយំពេកហើយក៏ធ្វើអីមិនកើតហើយណែតំណឹងប្រាប់មុន3ខែហើយហ៎អាមិនបានវានៅធ្វើចិត្តអីណាមបានទៀត នធីគេទៅរៀនគេមិនមែនទៅធ្វើទេសកលឯណា មានអីត្រូវពិបាកអញ្ចឹងពេកអត់មានអីត្រូវសំណោះសំណោះកន្លោះអាឡៃអីអញ្ចឹងពេកទេអ្នកដែលត្រូវអាឡោះអាឡៃនេះយើងយើងនេះនេះនេះនេះយើងជាម្ដាយបកើតសាច់ចិត្តឲ្យបកើយមិនដូចឯងនឹងគ្រាន់តែបានណាម៉ាសួងគ្រាន់តែនឹកខ្ញុំបារម្ភខ្ញុំនេះមិនចង់ខ្ញុំទៅតាម៉ា ពេលខ្ញុំមិននៅម៉ាក់តើជួយមើលថែកូនខ្ញុំមើលថែប្រពន្ធខ្ញុំផងណាម៉ាក់ណាចាកូនម៉ាក់ដឹងហើយកូនឯងទៅដល់ស្រុកប្រាំងខំតរៀនឲ្យតែខ្លាំងទៅណាកុំខ្វល់ខ្វាយអ្នកនៅណេះច្រើនពេកអ្នកនៅស្រុកខ្មែរម៉ាក់ចេះចាត់ចែងហើយបាទម៉ាក់តោះសូត្រឡើងកូនតោះ ត្រូវចាំបងណាអត់តែបងនៅមានជីវិតបងនឹងមករកអូនរកកូនយើងវិញអូនជឿណាអូនជឿអូនជឿបង ណោះអាឡោះអាឡៃដល់ណាទៀតទេយន្តហោះចេញចោលបាត់ឥឡូវទេតោះតោះនៅសំណោះសំណោកដល់ណាទៀតគេទៅសិក្សាសុបាយមិនទៅ កើតទុកអីខ្លាំងពេកទេយីមកយំអពមង្គលមែននាងនេះតោះសូឡើងកូនអឺមកទៅតោះសូត្រឡើងកូន ប្រយ័ត្នខកជើងយន្តហោះយន្តហោះចេញចោលបាត់មក ុំនិយាយអីទៅឆាប់ចូលទៅក្នុងទៅចៅយើងនៅក្នុងពោះឯងហើយកុំគិតតែពីខ្លួនឯងពេកយល់នៅចាំបើយល់ហើយមិនឆាប់តទៅនៅកំសត់ដល់ណាទៀតយន្តហោះហោះឡើងដល់លើមេឃបាត់ហើយកុំចូលតួពេកហើយឲ្យចេះថែខ្លួនផងប្រយ័ត្នប៉ះពាល់ដល់ចៅយើង បើឈឺត្រឹមឯងហ្នឹងយើងវាមិនខ្វល់ទេ តែចៅយើងវាជ្រកក្នុងផ្ទៃឯងហ្នឹងទៅ តាំងពីបរមបរានមកស្ដេចមិនដែលយកមហេសីជារាអ្នកមានមិនដែលយកប្រពន្ធអ្នកក្រ អ្នកមានត្រូវតែជាគូនឹងអ្នកមាន អ្នកក្រត្រូវតែជាគូនឹងអ្នកក្រវាជាច្បាប់ធម្មជាតិมันអាចប្រឆាំងបានទេបើយើងបំផ្លាញធម្មជាតិធម្មជាតិនឹងបំផ្លាញយើងវិញមិនខានបងត្រី បងទៅតឡាយន្តហោះបានកន្លះថ្ងៃសោះបេះដូងអូនសិតតែប្រឆាទៅហើយព្រោះអូននឹកបងប្រហែលម៉ោងហ្នឹងអូនសិតតែឈួតទៅហើយអូននឹកបងខ្លាំងណាស់ចុះតរំតែបងទៅរាប់ឆ្នាំ មិនដឹងថាអូនទៅជាបែបណានោះទេអូននឹកបងខ្លាំងណាស់ប្តីសម្លាញ់ បងត្រីបងត្រូវចាំណា ថាបងហើយនឹងអូន គឺយើងមានដំណក់ជាមួយរួមគ្នា អូននឹងរងចាំបងរងចាំរហូតដល់បងរៀនចប់ហើយពួកយើងនឹងសាងគ្រួសារតូចដ៏មានសុភមង្គលជាមួយគ្នាទោះបីជានៅបារាំងឆ្ងាយពីស្រុកខ្មែរប៉ុណ្ណាក៏ដោយ តែអូនគិតថាចិត្តអូននិងចិត្តបង គឺមិនឆ្ងាយពីគ្នានោះទេ អូនសន្យាថា អូននឹងស្រឡាញ់បងហើយស្រីម្នាក់នេះនឹងស្មោះត្រង់ជាមួយបងរហូត មិនចាញ់យើងសិលាចាំប្តីទេ បានហើយទុកតំណឹងចោះយើងធ្វើបានហើយកុំចេះតែធ្វើអីច្រើនពេកឲ្យគិតកូនផងបើម៉ាក់មិនឲ្យខ្ញុំជួយធ្វើម្ហូបអញ្ចឹងម៉ាក់ហៅអីផ្សេងខ្ញុំជួយក៏បានដែរណាម៉ាក់អើយតើបានហើយកុំមកសំដែងច្រើនពេកភ្លៀងធ្លាក់មកកាន់តែខ្លាំងឲ្យចំណឹកគេមិនឈប់មិនបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងគូឡូឡាស្តូឆ្ងាយឆ្ងាញ់គ្រប់មែនឡាស្តូ La Roscobin ការពីនឹងព្យាបាលជំងឺផ្ដាសាយយ៉ាងមានប្រសិទ្ធភាពដូលីប្រានទឹកពុះ1000មីលីក្រាមមានប្រសិទ្ធភាពស្រូបលឿនជាងធម្មតា2ដងនិងបំបត្តិការឈឺចាប់ខ្លាំង5យ៉ាងនិងគ្រុនក្តៅភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹង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 ណែប្រយ័ត្នដល់ថ្ងៃក្រោយយើងប្រើលោតលអ៊ូអត់មានពេលសម្រាប់ចុះទៅទៅសម្រាប់ចុះយើងធ្វើបានហើយចាម៉ាក់មកក្មេងបារម្ភពីអូនណាមន្ត្រីគាត់ទទួលស្គាល់អូន ថាជាកូនប្រសាយហើយគាត់ថែមទាំងយកចិត្តទុកដាក់នឹងអូនទៀតមន្ត្រី បងខំរៀនចុះណាអូនមកក្មេងហើយនឹងកូននឹងរងចាំបងត្រឡប់មកវិញ ហើយមិនហូបទៅនៅចូលតួដល់ណាទៀតមិនបាយមហូបនឹងមិនឆ្ងាញ់ទេបានធ្វើមុខដូចប្របាក់ម៉េះប្របាក់លេបខ្លាំងណាស់ចោលទៅម៉ាក់ខ្ញុំវាជាអត់សូវឃ្លានហើយលេបអត់ចូលទេមិនឃ្លានក៏ត្រូវតែឃ្លានដែរកុំយល់តែអារម្មណ៍ខ្លួនឯងពេក ណាហូបមិនចូលក៏ត្រូវតែប្រឹងឲ្យចូលដែរឯងត្រូវដឹងថាមានជីវិតមួយទៀតចាំទទួលជីវជាតិពីឯងកុំយល់តែចិត្តខ្លួនឯងពេកចង់ញ៉ាំក៏ញ៉ាំចង់អត់ក៏អត់នោះឮហ៎ចាំហ่ะហើយអារឿងចំណៃចំណុកហ្នឹងណា មិនប្រាប់ថាឲ្យញ៉ាំច្រើនគិតតែពីពួយនោះទេ មុនហាមាត់នឹងគិតផងថាចំណីណាវាមានប្រយោជន៍ចំណីណាវាមានជីវជាតិមានធម្មពលហើយទឹកនឹងក៏ត្រូវប្រឹងផឹកឲ្យច្រើនផងបើមិនអញ្ចឹងទេបានជីវជាតិណាទៅចិញ្ចឹមចៅយើងចាំអញ្ចឹងចាំកូននឹងខំប្រឹងញ៉ាំឲ្យបានច្រើនឆាប់ញ៉ាំទៅ រីអូនសប្បាយចិត្តណាស់គ្រួសារយើងនឹងមានសុភមង្គលពេលបងរៀនចប់ត្រឡប់មកវិញព្រោះម៉ាក់ក្មេកស្រឡាញ់ចៅយកចិត្តទុកដាក់នឹងអូនអូននឹងរងចាំបងដោយមិនអស់សង្ឃឹមឡើយជំរាបសួរអ្នកមីងចាលើកដៃថ្វាយព្រះក្មួយហើយមិនអឺកូនមីងផ្ញើសម្បត្តិមកទៀតឯហ្នឹងហ៎បាទអ្នកមីង កូនអ្នកមីងផ្ញើសម្បត្តិមកចឹងខ្ញុំលាអ្នកមីងទៅវិញសិនហើយណាអរគុណច្រើនណាស់ក្មួយណា គាត់មកពីបារាំងមែនម៉ាក់ហើយបងត្រីផ្ញើមកត្រូវអត់គាត់មានផ្ញើមកឲ្យខ្ញុំអត់ម៉ាក់គេមិនបានផ្ញើឯងទេគេផ្ញើឲ្យតែយើងថាជាមន្ត្រីគាត់មិននឹកខ្ញុំទេអញ្ចឹងអើយរឿងប្តីប្រពន្ធឯងនឹកគ្នា យើងមិនដឹងទេ តែឥឡូវនេះឯងមិនត្រូវនៅក្រៅយូរពេកទេ ទៅឆាប់ចូលទៅក្នុងវិញអា ទៅឆាប់ទៅក្នុងវិញទៅប្រយ័ត្នប៉ះពាល់ដល់ជីវិតមួយទៀតនៅក្នុងផ្ទៃឯងកុំមកសំដែងធ្វើតួកំសត់អីណាទៅឆាប់ចូលទៅក្នុងវិញទៅ ប្រយ័ត្នប៉ះពាល់ដល់ជីវិតមួយទៀតនៅក្នុងផ្ទៃឯងហ្នឹងទៅទៅទៅ ធ្វើនេះគឺស្របតាមច្បាប់ធម្មជាតិម្ដាយត្រូវតែការពារកូន បាយអូនចុះកូនមិនធ្វើទុកអូនអូនអូនអត់សូវចាញ់កូនទេមែនទេបងនៅខ្លួនឯងខ្លាំងណាស់បងសង្ឃឹមថាយើងនឹងបានជួបគ្នាឆាប់ឆាប់បងពិតជាចង់ជួបមុខអូននិងកូនរបស់យើងខ្លាំងណាស់មើលថែសុខភាពបានល្អណាស់បងស្រឡាញ់អូនពីបងត្រីនាងសួងកំពុងពោពោះអញ្ចឹងសម្បត្តិនឹកអលឹកកំសត់បែបនេះ មិនគួរមើលទេថ្ងៃក្រោយក៏មិនបាច់មើលដែរតាមច្បាប់ធម្មជាតិប៉ាវាខ្ញុំគិតថាប៉ាវាក៏គិតដូចខ្ញុំដែរមែនទេ កូនធីត្រូវហ៊ានបន្តបញ្ញាបត្រនៅស្រុកបារាំងហើយបន្តយកអនុបណ្ឌិតរួចក៏បន្តយកបណ្ឌិតនៅទីនោះតែម្ដង មិនបាច់ខ្វាយខ្វល់រឿងអ្នកនៅទីនេះទេមែនទេ បាច់អង្វរយើងចាប់ពីថ្ងៃនេះតទៅឯងដេកនៅទីនេះហើយយាមផ្ទះឲ្យយើងផង មានតង់មានក្រែធ្វើមិនដេកបានដេកទៅ ហើយកន្លែងនេះថាជាអាសនៈក៏បាន ជាអាស្រមក៏បាន ជាកន្លែងដេកក៏បាន តាមតាអារម្មណ៍ឯងទៅយើងដាក់បជាណាហាមឯងឡើងផ្ទះធំដាច់ខាតឯងមានសិទ្ធឡើងផ្ទះធំ តែពេលធ្វើការ និងមើលចៅប្រុសពេលយើងមិននៅប៉ុណ្ណោះហើយឯងអស់សិទ្ធជាមនុស្សផ្លូវការចាប់ពីពេលនេះតទៅ សិទ្ធរបស់ឯងត្រឹមជាស្រីបង្ងើដូចដើមយល់នៅភ្លៀងធ្លាក់មកកាន់តែខ្លាំងឲ្យចំណុចគេមិនឈប់មិន បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំង លោកឡាសូឆ្ងើយឆ្ងាញ់គ្រប់មែនឡាសូ La Roscobin ការពារនិងព្យាបាលជំងឺផ្ដាសាយយ៉ាងមានប្រសិទ្ធភាព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 ស្មានជីវិតរស់រវើងហនុមានស្រាបៀរគុណភាពខ្ពស់វិសាលភាពគ្រប់ពេលយើងក៏គោលអាហារូបត្ថម្ភពីប្រទេសជប៉ុនម៉ៃឡូសម្បូរដោយសារជាតិចិញ្ចឹមដែលផ្ដល់ធម្មពលនិងជួយកូនកូនឲ្យសកម្មម៉ៃឡូដើម្បីធម្មពលឆ្ពោះទៅមុខហនុមានស្រាបៀរគុណភាពខ្ពស់វិសាលភាពគ្រប់ពេលអេធូមៀលទឹកដោះគោស្រស់ដំបងគេបង្អស់នៅប្រទេសកម្ពុជាដែលសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមានភ្លៀងធ្លាក់មក តែខ្លាំងឲ្យចំណឹកគេមិនឈប់មិនម៉ាក់ម៉ាក់អាចឲ្យខ្ញុំនៅទីនេះបាន តែខ្ញុំសូមមើលកូនខ្ញុំធម្មតាបានទេម៉ាក់មិនបានយ៉ាងទៀតហាមឯងហៅយើងថាម៉ាក់ក្មេកពេលចៅប្រុសធំឡើង ហាមឯងហៅគេថាកូន យើងក៏មិនឲ្យគេហៅឯងធម្មតាដែរឬនៅតែអំធ្វើខុសសន្យាហើយណាបងត្រីប្រាប់ថាឲ្យខ្ញុំចាំគាត់នៅទីនេះមានអំនៅមើលថែអំក៏បានសន្យាជាមួយនឹងគាត់ដែរសន្យាចៃស្គាល់ហ៎ស្អីទៅសន្យានាងល្ងង មកពីខ្លួនឯងនឹងល្ងងខ្លួនឯងអោះតែនហើយ យើងមិនប្រកាន់ឯងទេមនុស្សល្ងងវាចូលចិត្តសួរច្រើនអញ្ចឹង យើងប្រាប់ណាប្រាប់ឲ្យឯងរៀនឆ្លាតបន្តិចឯងត្រូវដឹងថាស្អីក៏ដោយ វាមានពេលកំណត់របស់វាអាពាក្យសន្យាស្អីអស់ហ្នឹងគឺវាអស់សុពលភាពពីពេលនេះតទៅហើយ យើងចង់ធ្វើអីស្រេចតែយើង អត់ទេមិនអាចទេខ្ញុំមិនយល់ទេបើម៉ាក់ស្អប់ខ្ញុំ តែម៉ាក់គួរតែយល់ដល់ប្រុសដែរគ្នានៅតូចណាមកឲ្យគ្នារស់នៅដោយគ្មានបណ្ដាយ៉ាងម៉េចចេះយើងឲ្យឯងនៅមើលថែហ្នឹងតាឯងចង់បានអីទៀតយ៉ាងម៉េចចង់ថាយើងនេះមិនចេះថែចៅហ៎អត់ទេ ចាំឲ្យខ្ញុំហៅថាម៉ាក់ខ្ញុំអត់ចំទោះទេតែនេះកូនរបស់ខ្ញុំម៉ាក់មិនឲ្យខ្ញុំហៅគេថាជាកូនខ្ញុំមិនព្រមចិត្តដាច់ខាតខ្ញុំអត់ព្រមយើងប្រាប់ឯងឲ្យច្បាស់ម្ដងទៀតណាបើឯងមិនព្រមតាមយើងឯងកុំសង្ឃឹមថាបានអ្វីដែលឯងបងអត់សោះយើងអាចបញ្ជូនត្រីទៅស្រុកបារាំងបានយើងក៏អាចឲ្យគេ មិនត្រឡប់មកវិញបានដែរ តែបើឯងតាមយើងឃើញលន់នៅមានសង្ឃឹមខ្លះអត់ទេមិនអាចទេអត់ទៅមកខ្ញុំវិញឈប់ភ្លាមឈប់យើសំដីថ្លោះណាស់ណាឥឡូវប្រហើនណាបើឯងចង់បានចៅប្រុសពីយើងឯងមានសមត្ថភាពទេយកទៅនេះឆាប់យកទៅ បើឯងហ៊ានយកចៅប្រុសចេញពីយើង យើងមិនអោយត្រីមកវិញជាដាច់ខាតចាក់ចំចំណុចខ្សោយហ៎ហ៎ស្រីល្ងង ផ្លូវធ្លាប់ដើរកន់ឡងវាពិបាកខ្លាំងពេកហើយឈឺអត់ស្បាយព្រោះបងត្រីធ្វើដល់ពេលនេះបងធ្វើខុសសន្យាហើយអូនមិនជាប្រពន្ធបងទេអូនគ្រាន់តែជាស្រីបំរាដែលបង្កើតកូនឲ្យបងតែប៉ុណ្ណោះកូនកើតមកហើយអូនក៏គ្មានសិទ្ធិ ឲ្យកូនហៅអូនថាជាម៉ាក់បានដែរបុកត្រីកតានេះវាដូចជាលែងមានន័យសម្រាប់យើងទៀតហើយរួមម៉ាក់បងធ្វើខុសសន្យាអូននឹងហែកវាចោលហើយអូននឹងចាក់ចេញពីទីនេះតែរឿងទាំងអស់នេះបងត្រីនៅមិនទាន់ដឹងដល់ឡើយទេបើដល់ថ្ងៃកំណត់បងត្រីនឹងវិលមកជួយអូននិងកូនជាម្ខាងទៀត ចិត្តស្នេហ៍ទ្រពស្មោះសរប្រែជាខខខើដូចផ្គររំទាំងចាំតែពេលគ្លៀងម្ដងម្ដងយើងធ្លាប់នៅអង្គគ្នាពីរនាក់ខ្ញុំត្រជាងយ៉ាងណាក៏មិនខ្លាចតែពេលនេះផ្ទុយស្រឡះបងមានថ្មីអូនខ្លាចជាអ្នកចឹងចិត្តស្នេហ៍ក៏បដោះខ្លាំងមក មថាបងជួបអ្នកថ្មីដែលគេល្អជាងអូនអើចាក់អើអើចាក់អើណាចៅអើយណាចៅអើយតើតើងបាត់បាត់បាត់បាត់ ទៅបញ្ជូរទៅនៅធ្វើការសើកសើកហ្នឹងណាជូតបញ្ជូរទៅអូម៉ាម៉ាអូម៉ាម៉ាម៉ាកូកូមើលចៃណាអឺអឺអឺអឺអឺអម៉ាកូកូអម៉ាកូកូអូអូយូយូយូយូយូអូម៉ាម៉ាម៉ាម៉ាម៉ាម៉ាអូចាំយាយពើ អឺអូដល់អាហាហាហាហាអឺអឺអឺអូអូអូអាអាយ៉ាអឺអូចាអឺហាតាតាតាតាតាអត់ព្រមមកយ៉ាងចៅហ៎អូយាយចង់អាគោកឆ្ងាញ់ឆ្ងាញ់ណាចៅណាអឺអឺ បាត់យំណាចៅណាអូអូអូបាត់យំណាចៅណាម៉ាក់អូមិនមែនទេលោកអ៊ំកូនប្រុសយំខ្លាំងណាស់ប្រហែលជាគេត្រូវការទឹកដោះខ្ញុំហើយអ៊ំឲ្យវាមកខ្ញុំណាមិនបាច់មិនបានយើងចេះលួងហើយយើងបីគេតាមតិចតែវាបាត់យំហើយ ឯងត្រូវធ្វើការអីក៏ធ្វើទៅទៅកុំយំកុំយំចៅណាអូណាចៅណាអើបាត់យំចៅណាអើតែកូនប្រុសអូមិនមែនទេក្មួយប្រុសយំខ្លាំងណាស់ខ្ញុំមិនណិតគេឲ្យគេបានទៅទៅណាណាអ៊ំណា មិនបាច់មិនបានយើងប្រាប់ថាមិនបានមិនបានអើយ ឯងថាយើងនឹងមិនចេះមើលក្មេងហ៎យើងមានកូនប្រពន្ធណាណីយើងចេះមើលហីតើតើតើតើយកបដាបដាឯងចេញទៅបាច់ជូនបាច់អីទៅទៅធ្វើអីទៀតទៅធ្វើទៅទៅនៅឈរធ្វើភ្លឹះភ្លឹះអញ្ចឹងទៀតទៅឆាប់ចេញទៅ ពីឃើញមុខឯងនៅនឹងមិនចៃយើងបយំតើអូអូបាត់យំតែចៅណាអឺតាតាតាតាតាតាតាតាអឺអូអូបាត់យំតែចៅណាអឺអូអូអឺតាតាតានៅមិនទៅទៀតអញអត់ទ្រាំបានឥឡូវតើ ចៅមកកុំមើលកុំមើលចៅអឺតតតតអូយខ្លាចមុខហើយក៏ខ្លាចមុខហើយចៅអឺអឺអឺកុំមើលកុំមើលកុំមើលវាចៅអឺនៅចៅណាអូចូលនេះកុំបាត់ជួអឺអឺនៅចៅណាអូ មិននឹងសួងលួយឲ្យខ្ញុំដាក់ចៅប្រុសយើងហ៎កុំឃើញចៅយើងសោចដាក់ហ្នឹងថាចៅយើងចង់នៅជាមួយឯងម៉ាក់សប្បាយចិត្តទោះបីជាម៉ាក់មិនបានមើលថែកូនដោយផ្ទាល់ដៃតែនៅក្នុងចិត្តម៉ាក់ម្នាក់នេះគឺជាម៉ាក់របស់កូនការងារឲ្យធ្វើគឺមកបោះជូតមិនមកឲ្យដល់ឡោះអាឡៃសំណោះមើលថតនឹងទេទៅឆាប់ចេញទៅហើយចាំណាដរាបណាកូនធីមិនទាន់ត្រឡប់មកវិញទេឯងហាមជន់បន្ទប់នេះជាដាច់ខាតអោឲ្យប្រមមកខ្ញុំមកណាខ្ញុំចង់ យើងចេះលួងហ៎ចៅយើងឃើញមុខឯងនឹងបានវាចេះតែយំអត់ឈប់ហ្នឹងយើនាងស៊ុងមិនគាត់នាងឯងហ៊ានប្រឆាំងប្រជាយើងលួចយកចៅប្រុសមកកន្លែងដេកដល់ស្មោះគ្រប់របស់នាងឯងចឹងថ្លំធំមែននាងឯងហ្នឹងហ៎ ផ្លូវធ្លាប់ដើរកន្លងវាពិបាកខ្លាំងពេកហើយឈឺអត់ស្បាយព្រោះទង្វើអូនធ្វើដឹងមិនទាន់យល់អ្វីជាស្នេហ៍ពិនចិត្តមិនច្បាំងត្រូវបែកបាំងដើរផ្លូវរៀងខ្លួន កន្លងទុកឲ្យអូនឈានអ្នកចាំស្នេហ៍ប្រេះស្រាំព្រោះមិនអាចបន្តឡើយបើពេលមីងបងមានអ្នកថែជួអូនហើយទៅចោះត្រានត្រៃកុំបកក្រោយឡើយថ្លៃភ្លៀងធ្លាក់មកកាន់តែខ្លាំងឲ្យចំណឹកគេមិនឈប់មិនឈរ ចិត្តស្នេហ៍ទ្រពស្មោះសរប្រែជាខខខើដោយផ្គររន្ទះចាំតែពេលគ្លៀងម្ដងម្ដងយើងទ្រពនៅអោបគ្នាពីរនាក់ខ្យល់ត្រជាក់យ៉ាងណាក៏មិនខ្លាចតែពេលនេះផ្ទុយស្រឡះបងមានថ្មីអូនខ្លាចជានាងចឹងចិត្តស្នេហ៍ក៏បដោះខ្លាំងបងប្រកល់ឲ្យទៅអ្នកដទៃក្រុមយ៉ាងជាកំហុសអូ ខឹមថាបងជួបអ្នកថ្មីដែលគេល្អជាងអូន